landing. Liftoff. We have a liftoff. 32 minutes past the hour. Liftoff on Apollo 11. នៅថ្ងៃទី16ខែកក្កដាឆ្នាំ1969ម៉ោង9:32នាទីព្រឹកម៉ោងនៅ Florida សហរដ្ឋអាមេរិកត្រូវនឹងម៉ោង1:32នាទីរសៀលម៉ោងសកល Rocket Saturn V ត្រូវបានគេបាញ់បង្ហោះចេញពី Cape Canaveral នៅពីលើរ៉ុកែតនេះគឺយានអវកាសនៃបេសកកម្ម Apollo ទី11 ផ្ទុកអវកាសយានិកចំនួន3រូបគឺ Neil Armstrong ជាមេបញ្ជាការ Michael Collins ជាអ្នកបើកបរយានធំដែលគេហៅតាមភាសាអង់គ្លេសថា Command and Service Module ហើយដែលនៅក្នុងបេសកកម្ម Apollo ទី11នេះគេប្រសិទ្ធនាមឲ្យថា Columbia និងទី3គឺ Buzz Aldrin អ្នកបើកបរគូនយានសម្រាប់ចុះចតលើដីព្រះច័ន្ទតាមភាសាអង់គ្លេសថា Luna Module ហើយដែលគេប្រសិទ្ធនាមឲ្យថា Eagle 12នាទីនិង42វិនាទីក្រោយពីត្រូវបាញ់ចេញពីដីកំណត់ទី1នៃ Saturn V ត្រូវផ្ដាច់ចេញពីទូរកែតហើយ motor នៃកំណត់ទី2ក៏ចាប់ផ្ដើមដំណើរការបន្តមុននឹងត្រូវផ្ដាច់ខ្លួនចេញដែរដោយទុកឲ្យកំណត់ទី3ជាអ្នកបន្តវេននាំអប៉ូឡូទី11ទៅដាក់នៅក្នុងគន្លងតារាវិថីជុំវិញភពផែនដីរបស់យើងក្រោយពីហោះបាន2ម៉ោងនិង44នាទីនឹងធ្វើដំណើរជុំវិញផែនដីបានមួយជុំកន្លះ កំណាត់ទី3នៃ Rocket Saturn V ក៏បានចាប់ផ្ដើមមជ្ឈមោទ័ររបស់ខ្លួនឡើងសារជាថ្មីម្ដងទៀតដើម្បីរុញយាន Apollo ទី11ឲ្យចេញ ផុតពីគន្លងតារាវិថីនៃភពផែនដីហើយធ្វើដំណើរឆ្ពោះទៅកាន់ព្រះច័ន្ទនៅថ្ងៃទី19កក្កដាក្រុងពីបានចំណាយពេល3ថ្ងៃហោះកាត់ទីអវកាសនៅក្នុងចម្ងាយផ្លូវរហូតដល់ទៅជិត40ម៉ឺនគីឡូម៉ែត្រ Apollo ទី11ក៏បានធ្វើដំណើរមកដល់ព្រះច័ន្ទ ដោយពីដំបងត្រូវហោះឲ្យហួសទៅដល់ខាងក្រៅប្រច័នរួចហើយបន្ថយលបឿនដើម្បី អាចហោះចូល ទៅក្នុងគន្លងតារាវិថីជុំវិញព្រះច័ន្ទនៅថ្ងៃទី20កក្កដាក្រោយពីបានហោះជុំវិញព្រះច័ន្ទជាច្រើនជុំរហូតអាចថិតនៅក្នុងគន្លងតារាវិថីមួយដែលមានស្ថិរភាពទៅតាមការចង់បានរួចហើយអវកាសយានិកពីររូបគឺ Neil Armstrong និង Buzz Aldrin ក៏បានចូលទៅក្នុង Lunar Module រួចហើយផ្ដាច់ខ្លួនចេញពីយានធំ សម្ដៅទៅចុះចតលើដីព្រះច័ន្ទចំណែកឯ Michael Collins គឺបន្តស្ថិតនៅក្នុងយានធំហោះចាំនៅខាងលើនៅក្នុងគន្លងតារាវិថីជុំវិញព្រះច័ន្ទ Tranquility base here. The Eagle has landed. នៅម៉ោង8:17នាទីយប់ថ្ងៃទី20កក្កដាម៉ោងសកល Luna Module ក៏បានចុះចតទៅដល់ដីព្រះច័ន្ទ នៅត្រង់តំបន់មួយដែលគេឲ្យឈ្មោះថា Sea of Tranquility ក្រោយពីបានសម្រាកនៅក្នុងយានប្រមាណជា3ម៉ោងអវកាសយានិកទាំងពីររូបក៏បានចាប់ផ្ដើមរៀបចំខ្លួនចេញពីយានដោយ Neil Armstrong ដែលជាមេបញ្ជាការជាអ្នកចេញមុនហើយបានคล้ายទៅជាមនុស្សដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបានឈានជើងជន់លើដីព្រះច័ន្ទនៅម៉ោង2:56នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី21កក្កដា គឺមុន Buzz Aldrin ប្រមាណជា20នាទី It's one small step for man one giant leap for mankind Aldrin បានចំណាយពេលលើដីប្រច័ន្ទគិតជាសរុបចំនួនជាង21ម៉ោងដោយនៅក្នុងនោះមានមួយផ្នែកធំ គឺចំណាយពេលធ្វើការនិងសម្រាកនៅក្នុងគូនយាន Luna Module ចំណែកឯជាង2ម៉ោងផ្សេងទៀតគឺធ្វើការនៅលើដីប្រច័ន្ទដោយផ្ទាល់ដើម្បីធ្វើការពិសោធន៍ខាងវិទ្យាសាស្ត្រព្រមទាំងប្រម៉ែប្រមូលយកថ្មពីប្រច័ន្ទត្រឡប់ទៅផែនដីវិញដើម្បីបន្តសិក្សាលំអិតអំពីប្រច័ន្ទ នៅម៉ោង5:54នាទីល្ងាចថ្ងៃទី21កក្កដា Neil Armstrong និង Buzz Aldrin ក៏បានហោះចេញពីផ្ទៃដីព្រះច័ន្ទដោយប្រើផ្នែកខាងលើនៃកូនយានតែក៏ពិតទៅកូនយាន Luna Module នេះត្រូវបានគេចែកចេញជាពីរផ្នែកគឺផ្នែក ខាងក្រោមដែលគេហៅថា descent stage ហើយដែលគេប្រើ សម្រាប់ចុះចតលើព្រះច័ន្ទនិងក្រោមមកទៀតត្រូវប្រើជាជើងទម្រ សម្រាប់បាញ់បង្ហោះផ្នែកខាងលើដែលគេហៅថា Ascent Stage ដើម្បីនាំអវកាសយានិកទាំងពីររូប ចេញពីផ្ទៃដីប្រច័ណ្ឌត្រឡប់ទៅកាន់យានធំវិញ ដែលកំពុងតែហោះចាំនៅខាងលើក្នុងគន្លងតារាវិថីជុំវិញព្រះច័ន្ទក្រោយពីបានហោះទៅតបជាប់ជាមួយនឹងយានធំហើយ Neil Armstrong និង Buzz Aldrin បានផ្ទេទៅកាន់យានធំរួចហើយ ផ្នែកចុងក្រោយនៃ Lunar Module នេះក៏ត្រូវបាន គេផ្ដាច់ចេញផងដែរ មុននឹងបញ្ឆេះម៉ូទ័រយានធំឲ្យចាក់ចេញពីគន្លងតារាវិថីនៃប្រច័ន្ទហោះសម្ដៅត្រឡប់ទៅកាន់ភពផែនដីវិញដោយត្រូវចំណាយពេល3ថ្ងៃដូចជាការពីពេលហោះពីផែនដីទៅកាន់ព្រះច័ន្ទនោះដែរតាមកពិតទៅ យានធំឬ Command and Service Module នេះក៏ត្រូវគេចែកចេញជាពីរផងដែរគឺ Service Module ជាផ្នែកធំរៀងស៊ីឡាំងហើយដែលមានផ្ទុកប្រព័ន្ធម៉ាស៊ីនសម្រាប់ដំណើរការយាន។ និង command module ដែលជា ផ្នែកតូចខាងមុខមានរាងដូចជាសាជីហើយដែលជាបន្ទប់បើកបរមានផ្ទុកអវកាសយានិកទាំង3រូបនៅពេលដែលយានហោះជិតមកដល់ភពផែនដី command module និង service module ត្រូវបានគេផ្ដាច់ចេញពីគ្នាដោយទុកតែ command module មួយតែប៉ុណ្ណោះឲ្យហោះចុះមកផែនដីវិញ ក្រោយពីត្រូវបន្ថយលម្អឿនដោយសារភាពកកិតនិងស្រទាប់បរិយាកាសនៃភពផែនដីផង និងក្រោយមកទៀតដោយសារតែឆាត់យងផង Command Module បានធ្លាក់ចុះទៅក្នុងមហាសមុទ្រ Pacific ដោយមាននាវាផ្ទុកយន្តហោះមួយគ្រឿងរបស់អាមេរិក នៅរងចាំជាស្រេចនៅក្បែរនោះអវកាសយានិកទាំង3រូបនៃបេសកកម្ម Apollo ទី11បានវិលត្រឡប់មកដល់ផែនដីវិញដោយសុវត្ថិភាព ដែលនាំយកមកជាមួយនៅថ្ម ពីប្រច័នប្រមាណជា22គីឡូក្រាមក៏ប៉ុន្តែ ពួកគេក៏បានបន្សល់នៅរបស់ជាច្រើនផងដែរទុកនៅលើដី ប្រច័ន្ទ ក្រៅពីផ្នែកខាងក្រោមនៃកូនយាន Luna Module គឺមានទង់ជាតិអាមេរិក មានថាសដែលចាសាររបស់ប្រមុខដឹកនាំប្រទេសចំនួន73នៅទូទាំងពិភពលោកមានផ្លាកដែលមានហត្ថលេខារបស់ប្រធានាធិបតីអាមេរិក Richard Nixon និងអវកាសយានិក Apollo ទាំង3រូបរួមជាមួយនឹងពាក្យដែលបង្ហាញថាមនុស្សជាតិបានចោះចតលើដីព្រះច័ន្ទគឺក្នុងចេតនាសន្តិភាពក្រៅពីវត្ថុអនុស្សាវរីយ៍ផ្លូវការអស់ទាំងនេះ អវកាសយានិកអាប៉ូឡូទី11ក៏បានបន្សល់ទុកនៅអនុស្សាវរីយ៍ជាលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេផងដែរដោយនៅក្នុងនោះរួមមានស្លាកឈ្មោះអវកាសយានិក3រូបដែលត្រូវបាត់បង់ជីវិតនៅក្នុងបេសកកម្មអាប៉ូឡូទី1កាលពីឆ្នាំ1967និងជាពិសេសជាងនេះទៅទៀត Neil Armstrong និង Buzz Aldrin ក៏បានបន្សល់ទុកផងដែរនៅស្លាកឈ្មោះអវកាសយានិកសូវៀត2រូបគឺ Vladimir Komarov ដែលបាត់បង់ជីវិតក្នុងបេសកកម្មអវកាស និង Yuri Gagarin ដែលនៅតែជាប់ឈ្មោះថាជាមនុស្សដំបូងបង្អស់ដែលបានហោះចេញទៅក្នុងទីអវកាសការមកសន្ទុកនឹងស្លាកឈ្មោះអវកាសយានិកសូវៀតដែលជាគូសត្រូវនៅក្នុងពេលដែលសង្គ្រាមត្រជាក់កំពុងតែឆាប់ចេះយ៉ាងសន្ធោសន្ធៅបែបនេះវាគឺជាកាយវិការមួយបញ្ជាក់ថាសម្រាប់អវកាសយានិកអប៉ូឡូបើទោះបីជានៅលើដីមានការបែងចែកជាជាតិសាសន៍ជាប្រទេសដែលមានទៅដោយចំនួននិងការប្រជែងគ្នា ក៏ប៉ុន្តែ នៅក្នុងទីអវកាសវិញជោគជ័យនៅក្នុងការចោះចត លើដីព្រះច័ន្ទវាគឺជាជោគជ័យរួមរបស់មនុស្សជាតិទាំងមូល។